អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយឥឡូវជួបនេះសាជាថ្មីទៀតហើយជាមួយនឹង General Sir Gaming អូខេអ្នកទាំងអស់គ្នាខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាបានលេងនៅ server CX2 World ហើយហ្នឹងហើយអឺ game មួយនេះគឺជាប្រភេទ game អឺស្តៀងទៅនឹង game CX របស់សបាយដែរប៉ុន្តែបើយើងនិយាយមកទៅវាគឺជា server beta ហើយ server beta មួយនេះបើតាមអ្វីដែលខ្ញុំដឹងគឺ GM គាត់នឹងធ្វើការ update ដែលយើងប្រើសាឡបងចន្លោះប្រហែលជាមួយអាទិត្យអីទេអញ្ចឹងបញ្ចប់ពីពេលហ្នឹងទៅប្រហែលជាគាត់ចេញនៅ server official អញ្ចឹងពាក្យតែ officer វាដូចជា server CX យើងធម្មតាអញ្ចឹងអញ្ចឹង CX2 យើងគឺ CX2 officer អញ្ចឹងបើសិនជាកណ្ដា GM គាត់បើក game មួយនេះដែល CX2 world នេះជា officer អញ្ចឹងយើងនឹងអាចលេងបានលក្ខណៈដូចជា CX2 ដែរណាប៉ុន្តែគ្រាន់ថា game CX2 world នេះគឺមានការ manage ពី GM ផ្ទាល់អញ្ចឹងខ្ញុំគិតថា server មួយនេះប្រហែលជាងាយស្រួលលេងជាង server CX ធម្មតាអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញទូទាស់តាក់ទងទៅនឹង function មួយចំនួនអញ្ចឹងអ្វីដែលយើងមើលមុនគេគឺ character ចុចលើ character នេះចាំបន្តិចវាដើរសិនអូខេចុចមកវាធ្លាក់មកក្រោមនេះណាអញ្ចឹងនៅក្នុងហ្គេមមួយនេះ PGM គាត់បើក hero សឹងតែគ្រប់បាក់តែម្ដងណាអញ្ចឹងចំពោះបាក់នេះយើងហៅថាបាក់ CYD ដែលយើងងាយស្រួលហៅជាងគេអញ្ចឹងមាន2គឺមាន CYD ហើយនិង CYF ចានេះបាក់កញ្ជ្រងណាដែលអ្នកទាំងអស់នេះដឹងស្រាប់ហើយបាក់នេះបើតាមដឹងលេងគប់ដូចអេសិតអញ្ចឹងប៉ុន្តែខ្ញុំអត់ចេះគប់ទេ ណាយើងមើល hero ក៏ខ្ជូតដែរអ្នកនរគ្នាខ្ជូតស្អាតមែនតើអូខេហើយមួយទៀតគឺជាប៉មិញប៉មិញចឹងចែកចេញជា3គឺប៉មិញកបិតជក់ហ្នឹងហើយរួមជាមួយនឹងក្រោមនេះមានថាកញ្ញាំដៃដូចប៉ 5PP ហ្នឹងហើយមួយទៀតគឺខុនលុនអញ្ចឹងខុនលុនបែកចែកចេញជា2គឺខុនលុនគឺខុនលុន Master និងខុនលុន SWOT អានេះ Sky ហើយ SWOT អញ្ចឹងពីរផ្សេងគ្នាណា អានេះជាខុនលុនចាស់ដែលយើងធ្លាប់លេងទូទៅហើយចានេះជាខុនលុនថ្មីហើយយើងមិនទាន់នឹង skill លាសบายលេងប៉ុណ្ណាដែរអូខេហើយមួយទៀតគឺប៉ពឹស5អញ្ចឹងប៉ពឹស5បែរចែកជា2គឺប៉ខ្មោចនិងប៉តកៅណាហ្នឹងហើយអូខេយ៉ាងគឺ2គឺយ៉ាងព្រួញហើយនិងយ៉ាងលំពេងឥឡូវនេះលំពេងអាក្រោមនេះព្រួញយើងមើលប្រភេទ hero គឺខ្ជុតមែនទែនអូខេអ៊ូតាំងគឺ មាន2គឺអ៊ូតាំងដាវនិងអ៊ូតាំងជក់ដូចអ្វីដែលយើងធ្លាប់លេងដែរ BS មាន2ដបងនិងដៃ អឺមីមាន2មានដាវហើយនឹងប៉ិនសាវលីងជាទូទៅគឺមាន3ហ្នឹងហើយមានសាវលីងដបងលើនេះសាវលីងអូអាលីងដបងនឹងអាអាប៉មានដាវកាប់ហ្នឹងហើយហើយសាវលីងនេះសាវលីងគប់អាសាវលីងក្រាប់ដៃណាប៉ថាងប៉ថាង មាន2ដូចគ្នាអ្នកទាំងអស់នេះគឺមានថាង CC នេះអាថាងកងកបិតនេះហើយនឹងថាងអាវុធសម្ងាត់ណាអញ្ចឹងអ្វីដែលថ្មីជាងគេ ទី1គឺនេះ GM គាត់មាន ប៉ាក់នេះឲ្យយើងលេងទី2នេះប៉ាក់នេះ ទី3គឺនេះអញ្ចឹងគឺមាន3 4ប៉ាក់ដែរសម្រាប់ជាប៉ាក់ថ្មីដែល GM ឲ្យយើងលេងនៅ server មួយនេះអូខេអ្នកទាំងអស់គ្នាអញ្ចឹង server មួយនេះបើយើងមានបំឡងចង់លេងចង់ download អីទី1គឺយើងអាចចូលមក down បានដោយចុចកន្លែង link download នេះណាវាដើរសិនអឺដោយសារអ៊ីនធឺណិតខ្ញុំវារៀង slow អ្នកទាំងអស់គ្នាអញ្ចឹងយើងទាញមកក្រោមមកយើងចុចកន្លែងនេះ អញ្ចឹងដើម្បីធ្វើការ download នៅ game នេះបានខ្ញុំ recommend អ្នកទាំងអស់នេះប្រើកម្មវិធី download manager និង download manager យើងអាចប្រើជាលក្ខណៈ style ក៏បានដែរព្រោះពេលយើង down ពី Google មកវាឲ្យយើងប្រើបាន30ថ្ងៃដែរណានឹងអញ្ចឹងចុចលើវាមកគឺវាលុបទាំងបែបនេះយើង down អញ្ចឹងចុច OK មកគឺ down បានហើយណាអូខេហើយមួយទៀតគឺជារបៀប register អញ្ចឹងខ្ញុំសូមបង្ហាញទូទាស់តាក់ទងទៅនឹងរបៀបនៃការ register មានដោយសារមាន player មួយចំនួនគាត់ថាអូខេបើបាទ register ហ្នឹងហើយអូខេចាស់វីដេអូនេះយើង detail ទាំងអស់គ្នាពីរបៀបនៃការ register នៅក្នុង GX Tool ចុចបែបនេះអញ្ចឹងអ្វីដែលសំខាន់ជាងគេគឺ user user អ្នកទាំងអស់ចង់ដាក់អីគេឧទាហរណ៍ខ្ញុំដាក់ razer razer គេដាក់សបាយចាសបាយហ្គេមខ្ញុំដាក់សបាយហ្គេម email មួយនេះខ្ញុំបញ្ជាក់តិចណាអ្នកទាំងអស់គ្នាគឺ email មួយប្រើបានតែមួយកណនីទេយើងអាចប្រើ email មួយជា2 3កណនីបានទេអញ្ចឹងអ្នកទាំងអស់គ្នាបង្កើត email មកគឺសម្រាប់តែ game នឹងមួយនឹងហើយ ហើយយើងចង់បង្កើត email account ថ្មីយើងដាក់ email មួយទៀតណាអូខេខ្ញុំដាក់ email សិនអូខេអញ្ចឹងនេះគឺចំពោះ email អញ្ចឹង email ខ្ញុំអត់បង្ហាញអ្នកទាំងអស់គ្នាទេខ្ញុំអាចឲ្យអ្នកទាំងអស់គ្នាតែក្បាល email ទេណាហើយ password password យើងដាក់មកយើងដាក់8ខ្ពង់ឡើងមកណាដាក់មិនក៏បានដែរតាមចិត្តយើងណាឥឡូវ password អាក្រោមយើង confirm password ដូចឥឡូវដែរទេបើដូចគ្នានេះគឺជាពាក្យកាត់វាអញ្ចឹងអសរគេខ្លះ PF លេខប៉ុន្មានទេលេខ8លេខ3 4អូខេអញ្ចឹងយើងវាយតាមនឹងមកណាកន្លែងនេះបន្ទាប់មកទៀតយើងចុច register យើងរងចាំបន្តិចអូ internet ខ្ញុំថ្ងៃហ្នឹង slow មែនទេអ្នកនរនេះអូខេវាខុសអា character មិញអញ្ចឹងវាឲ្យខ្ញុំវាយសារអីអូខេចាំបន្តិចណាអូខេនេះ password មិញវាពិបាកមើលពេកមិញអូ អូខេចុះនេះលេខ8អូសារ J មុននេះ J J ហើយលេខ8 J EU អូខេសាមអីអានេះខ្ញុំដឹងវាឲ្យវាយអត់ទេនេះបើវាអត់ឲ្យវាយខុសទៀតពងដើបាទវាយចេញមកធ្វើអីអសបែបហ្នឹង2 4 5ចុះខ្ញុំមានតែ4ហ្នឹង EU 245អូខេចូលហើយអញ្ចឹងមានថាអូខេខ្ញុំ register បានជោគជ័យហើយប៉ុន្តែដំណាក់កាលនេះយើងអត់ទាន់ជោគជ័យទេអ្នកទាំងអស់គ្នាគឺយើងត្រូវចូល ទៅ verify email មួយទៀតអញ្ចឹង ដើម្បី verify email បានយើងចុច click account នេះមកចុច click account នេះរួចវានឹង load នេះអក្សរក្រហមលើនេះមួយវាឲ្យយើងចូលទៅ verify email អញ្ចឹងអ្នកទាំងអស់គ្នាអាចចុច click ពាក្យសិននេះណាសិននេះអឺព្យាយាមធ្វើវាមួយមួយអ្នកទាំងអស់នេះព្យាយាមធ្វើវាមួយមួយ អញ្ចឹងមានថាយើងចូលទៅ verify email យើងនៅក្នុងអឺនៅក្នុង email តោះឥឡូវយើងចូលដល់ email ទាំងអស់គ្នាណាអញ្ចឹងឥឡូវខ្ញុំមកដល់ email ខ្ញុំហើយខ្ញុំចុច refresh វាមើលសិនវាមកអត់ហើយជាទូទៅយើងរងចាំវាបន្តិចទៅហ្នឹងហើយយើងរងចាំវាបន្តិចព្រោះវាអាចចុចមកភ្លាមមកភ្លាមអានភ្លឹបទេពួកហ្នឹងវារៀងយូរដែរអូខេឥឡូវដូចជាមានអារម្មណ៍ថាយូរ ដោយសារប្រហែលជាមាន net register ច្រើនអញ្ចឹងណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងជំហានកន្លែងនេះយើងទុកឲ្យវាដល់ email រត់ចូលសិនអញ្ចឹងយើងទៅមើលនេះវិញយើងវិញអញ្ចឹងកន្លែងនេះបន្ទាប់ពីយើង send វារួចវាលុបទាំង queue បែបនេះណាវាអត់ទាន់ verify ទេករណីយើង verify email ដោយសារបើសិនករណី account យើងមានបញ្ហាយើងអាចធ្វើការ recover វាបានណាហ្នឹងហើយតែនេះអត់ទាន់ទេអញ្ចឹងយើងបង្កើត account game មួយសិនមកអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងនេះគឺជាកន្លែងបង្កើត account game អញ្ចឹងចុចលើនឹងមកអញ្ចឹងកន្លែងនេះ account game យើងចង់ដាក់អីគេឧទាហរណ៍ណា ឧទាហរណ៍ខ្ញុំចង់ដាក់ថាអូនេះយើងរើសសិនឬហ្គេមឬហ្គេមហ្នឹងអូមែនទេនេះនេះនេះនេះ account game ណា account game អញ្ចឹងយើងបង្កើតវាសិនមកអញ្ចឹង user ឯងចង់ដាក់គេដាក់បែបនេះសបាយគេមិញសបាយ game អូខេ password ចង់ដាក់អីក៏បានដែរណា8ខ្ទង់អីមកហ្នឹងហើយ account លើនេះចង់ដាក់ឈ្មោះអីក៏បានដែរព្រោះ account game និង account សបាយផ្សេងគ្នា account ចូលលេង game នៅ account បង្កើតហ្នឹងផ្សេងគ្នាទេអ្នកនរអញ្ចឹងនេះបាន account មួយហើយចឹង account នេះទោះបីជាយើងមិនទាន់ verify email នេះក៏យើងអាចចូលលេងបានធម្មតាដែរប៉ុន្តែមូលហេតុដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា verify email ដោយសាររឿងមួយទេដោយសារនៅពេលដែលយើងបាន account ហើយយើងអាចធ្វើការ recover វិញវិញបានចឹងណាហ្នឹងហើយអូខេចឹងខ្ញុំ copy account game នេះដើម្បីធ្វើការចូលលេងនៅក្នុង game អូខេឥឡូវខ្ញុំមកបើក game សិនអូខេនេះចឹង password បើអត់ត្រូវអូខេចូលហើយអញ្ចឹងមានន័យថាអានេះខ្ញុំអាចចូលក្នុង game បានហើយណាអូខេអ្នកទាំងអស់គ្នានេះគឺជា របៀបនៃការ register ចូលមកក្នុង game របៀប download របៀប register អញ្ចឹងនេះគឺវា full តែម្ដងណាអឺចំពោះអ្នកទាំងអស់គ្នាដែលមិនទាន់ចេះអូខេអ្នកទាំងអស់គ្នាអាចធ្វើការមើលវីដេអូខ្ញុំបានហើយខ្ញុំក៏សូមរីកមិនដែរចំពោះអ្នកដែលលេងហ្គេមមួយនេះគឺយើងត្រូវច្បាស់ខ្លួនឯងថា PC របស់យើងមានកម្មវិធី Net Framework គឺ3.5ហ្នឹងហើយដើម្បីអាចដំណើរការនៅប្រភេទ game ពួកនេះបានណាហ្នឹងហើយហើយរបៀបនៃការតម្លើង Net Framework 3.5ហ្នឹងអត់ពិបាកអីទេអ្នកនរអាចចូលទៅមើលនៅក្នុង channel YouTube បាន search វាយពាក្យថារបៀបនៃការតម្លើង Net Framework 3.5ទៅគឺមើលបានហើយហ្នឹងហើយព្រោះដោយសារប្រភេទកុំព្យូទ័រខ្លះ គឺវាអត់ដំណើរការទេប៉ុន្តែកុំព្យូទ័រខ្លះក៏វាដំណើរការដែរអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងអានេះរបៀបចូលខ្ញុំខ្ញុំឆែកមើល email នេះ verify មកហើយ ចឹងយើងចុច verify វាបែបហ្នឹងមកអញ្ចឹងតែប៉ុណ្្នឹងមកស្រេចហើយអញ្ចឹងថ្ងៃក្រោយយើងស្រួលហើយយើងមិនចាំបាច់អឺតើបើយើងបាត់ account ហើយយើងអាចចូលតាម email ហ្នឹងបានដែរអត់ប្រហែលទេណាហ្នឹងគឺជារបៀបនៃការ verify អញ្ចឹងខ្ញុំអាចចូលមើលបានណាអញ្ចឹងមិញបែបនេះណា password ខ្ញុំអូខេ d t n g u ចូលមកឃើញទេខ្ញុំ save មកខ្ញុំនេះវាមួយចោលទៅអូខេ យើងទុកវាមិនសន្ទុះទៅវាបាត់អាហ្នឹងណាអូខេអញ្ចឹងចំពោះវីដេអូមានប្រហែលហ្នឹងអូខេអរគុណបាយបាយ